តាខ្លួនឯងឆ្អឹងដៃស្បែកស្ពាន់តាំងពីអង្កលពូដឹងទេ នីសាឥឡូវគឺមិនដូចនីសាកាលពីមុនទេ គេគឺជាមនុស្សតស៊ូហើយស្គាល់ទៅអ្វីដែលហៅថាជីវិតពិតលើកដឹងកូនសន្យាប៉ាថាកូននឹងតស៊ូហើយរៀនធ្វើម៉េចឲ្យបានសញ្ញាបត្រអត់ឲ្យប៉ាខ្វះគេទៀតទេណាណាធ្វើអីណាបើមិនចេះជីណាខ្ញុំក៏រៀនកិនលុយដែរចង់គេបែរមែនបែរណា tạm biệt anh tư nhưng kịch tha bên anh luôn sẽ là nhau mấy na trong cốc bông tai chưa អរគុណហែងណាមីសាណែថ្ងៃហ្នឹងជាថ្ងៃ special របស់មិត្តភក្តិខ្ញុំហើយជាថ្ងៃមិត្តភក្តិខ្ញុំមានសេចក្តីសុខអញ្ចឹងណាធ្វើមកឲ្យសុបាយមកធ្វើមកសេតអញ្ចឹងគ្នាសេតតាមលើអីចាអរគុណប្រាប់ថាកុំឲ្យធ្វើមកសពូនថ្ងៃហ្នឹងថ្ងៃពិសេសណាធ្វើមកឲ្យសុបាយ happy happy អូខេអឺដឹងហើយចាំប្រញាប់ទៅយឺតលើហើយទៅណាបាយបាយ bye bye មិនណោះបានគេប្រកែមម៉េះមិនដូចខ្ញុំទេកើតមកជាកូនអ្នកមានប៉ុន្តែគ្មានចំណេះដឹងស្អីឡើងគ្រួសារលាលុតអស់ហេគិតទៅ មនុស្សដូចខ្ញុំនឹងអត់ប្រយោជន៍មែនតាអេមិនណាមនុស្សយើងណាមានភាពប្រកែផ្សេងគ្នាដូចជាហាញចឹងខ្ញុំចំណាយហាញណារងថ្ងៃមានគ្រួសារ ចាំទំនុកបំរុងដូចជាខ្ញុំណែហើយអីគេនឹងទៅឲ្យពីណាអូដឹងហើយតិចតលួចមានស្នេហាសំណប់ចិត្តអីមកពីណាអត់មានប្រាប់យើងណាអើយគ្នាទុកឲ្យម៉ែណែកុំគិតច្រើនពេកវត្តឯងជាមនុស្សល្អចឹងថ្ងៃណាមួយម៉ាក់របស់វត្តឯងគាត់ជាយល់ហើយសាច់មួយមើល មានសម្រាប់កូនម៉ែមានតែប៉ុណ្្នឹងទេឲ្យម៉ែសុខទោសបាច់ខ្ញុំសុំទោសខ្ញុំទេខ្ញុំបានមកដល់ថ្ងៃនេះហ่าខ្ញុំអរគុណម៉ែច្រើនហើយកុំយំអីណាកូនថ្ងៃនេះគឺជាថ្ងៃដែលកូនម៉ែទទួលសញ្ញាបត្រកូនកុំយំអីអញញ៉ាំចេញបានណាកូនម៉ែ 阿妹。 គ្រាន់តែម៉ែនៅចិត្តខ្ញុំខ្ញុំស្វាយចិត្តពេកហើយ បានជាគេធ្វើមិនស្គាល់ខ្ញុំអញ្ចឹងណាបែនទេហ៎ខ្ញុំស្មានតែជាពីណាហ្មងមកម្ដុំនឹង តាមណាខ្ញុំទៀតដែរបែន សួរតាមត្រង់មើលរាល់ថ្ងៃហ្នឹងតនេខ្លាំងណាស់មែនទេបានចេះតែដើរតាមខ្ញុំគ្រប់កន្លែងណែប្រយ័ត្នតែខ្ញុំប្តឹងពីបត់ដើរតាមឡានខ្ញុំណាហើយចេះដឹងរឿងជីវិតគេតាំងពីពេលណាមកហ្នឹងណែខ្ញុំហ្នឹងហ៎តាមដានអ្នកនាងនីសានោះណែខ្ញុំមិនយល់ទេថានាងនេះរាល់ថ្ងៃហ្នឹងគិតអីខ្លះណែអឹមយល់ទេមិនបាច់យល់ទេ អូខេអញ្ចឹងក៏បានដែរអញ្ចឹងខ្ញុំសុំសួរអ្នកនាងបន្តិចចុះណា ថាអ្នកនាងនីសានេះដែលគិតគូរពីអ្នកណា គេខ្លះទៅណោះហើយអ្នកនាងនីសា ដែលទៅចេះខ្វាយខ្វល់ពីអ្នកណាពីម្កាលណាត្រូវអីខ្ញុំអត់មានអីត្រូវខ្វាយខ្វល់ផង ជាពិសេសណាម្នាក់ផងអីឈប់បែនហ្នឹងណាឲ្យតែឃើញលោកណាគឺចង់ដាក់ឲ្យឈាមមុខម្ដងម្ដងឯងណែប្រាប់ឲ្យដឹងណាខ្ញុំត្រូវទៅហើយ ហើយនៅដើមអ្នកឯងឲ្យល្អណាដើម្បីហាត់ប្រាំជាងកម្លាំងអូខ្ញុំសូមប្រាប់មួយទៀតលោកបែននេះណាកុំចូលចិត្តតែបញ្ចេញកម្លាំងមាត់នេះពេកបែនបែនទៅទៅណាបែនទៅទៅណាបែនណាខ្ញុំទៅណាបែនណា អ្នកពីបទពិសោធន៍របស់ខ្ញុំហីអរគុណហើយដែលបានចែកម្លែកអីមិនអរគុណអីខ្ញុំណាចិត្តល្អចង់ធ្វើបន់អញ្ចឹងមិនឯងដើរបន្តទៀតទេណាបាយបាយហេឈប់សិនណៃធ្វើអីហ្នឹងលេងដៃខ្ញុំហេឥឡូវចង់ដូរអាជីពចាប់ចម្រិតមែនទេណែកុំចង់ប្រាប់ថាណែណែចង់ធ្វើអីហ្នឹងខ្ញុំក៏ជាមនុស្សខុសដែរណាអូខ្ញុំដឹងតា ក្រែងមិញប្រាប់ថាចង់ធ្វើប៉ុនហ៎អញ្ចឹងនាងដាច់ចិត្តទុកខ្ញុំចោលដែរខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat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 ក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯអើយបើកជ្រុលជា ធ្វើបនហើយធ្វើឲ្យដងត្រើយទៅណាមិញបែនអញដើរមកបានអញ្ចឹងឥឡូវដើរទៀតទៅហើយពីអ្នកយើងណាអត់មានបានស្គាល់គ្នាទេមែនទេអញ្ចឹងណាខ្ញុំអត់មានចង់ធ្វើបនជាមួយមនុស្សអត់ស្គាល់គ្នាទេណែគ្មានការអនុញ្ញាតពីខ្ញុំណាហាមឡើងម៉ូតូខ្ញុំបើមិនចង់ស្លាប់ឬនៅ អូយមិនដឹងទេខ្ញុំជឿដើរអឺព្រោះថាពេលមកហ្នឹងមានគេជូនមកតែឥឡូវជួបអ្នកស្គាល់គ្នាហើយឲ្យខ្ញុំដើរម្នាក់ឯងមិនកាត់ទៅហេបែរឯងមកនឹងធ្វើអីក្រែងម្ដុំនឹងហាងកាហ្វេ ក្រែងឲ្យខ្ញុំមករកអ្នកនាងនេះសាអីអូយអញ្ចឹងអ្នកនាងនៅនិយាយបន្តទៅណាខ្ញុំទៅហើយនេះតោញ៉ាំហេហេ ឃើញនិយាយថាដើមម្នាក់ឯងសំសំសាក់ដើមទៅដឹងហីម៉ូតូខ្ញុំអញខ្ញុំដើរទៅម្នាក់ឯងចឹងគេថាសំដែរអើយសាក់ដើមទៅដឹងថាសំសំហីទៅហីម៉ូតូខ្ញុំហេអត់ដែរហេ ទីនេះហ៎ថ្ងៃណាមួយយើងនឹងយកឯងមកវិញឲ្យបានហើយនៅជាមួយគេសិនណាណាណាគេនឹងអូនេះសាកូនមហាស្ថីដែលត្រឡប់ដដែលចាយលុយហឺហាហ្នឹងមែនអូហើយចាំមិនឥឡូវធ្វើចរិតរត់ពីគូអាណិតមេហេដូចជាអ្នក សុំទានអញ្ចឹងមកអើតមើលឡានគេបែបនេះយ៉ាងម៉េចចង់បានវិញហ៎ ចេញទៅចេញឆ្ងាយទៅហាក់នេះឆាប់ ជោគអស់ហើយអឺថ្ងៃហ្នឹងមិនបាច់ធ្វើការទេណាខ្ញុំសុំច្បាប់មេការឲ្យ មានអីខ្ញុំមានអីណាខ្ញុំត្រូវការហៅលុយឲ្យបានច្រើនជាងនឹងតិចទៀតសិននេះច្បាស់ហ่าថាធ្វើការបានហើយមានអីណាមេឃភ្លៀងហ្នឹងមិនបាក់មេឃណាកុំបារម្ភគ្រាន់តែខ្ញុំបារម្ភបើសិនជានឹងឈឺទៅការងារទាំងអស់មិនធ្លាក់មកលើខ្ញុំអញ្ចឹងគិតយ៉ាងម៉េចទៅហើយបារម្ភពីខ្ញុំហើយបារម្ភខ្លួនឯងគឺ ទាំងពីរហ្នឹងណែកុំហីប៉ុណ្ណឹងខ្ញុំអីឯងខ្ញុំនៅធ្វើបានឯណាមួយខ្ញុំចង់រកលុយឲ្យបានច្រើនជាងនឹងទៀតសិនអូអូខេអញ្ចឹងបញ្ញាប់ទៅផ្លាស់កៅអៅទៅហើយចាំមកឈោនិយាយគ្នាទៀតទៅទៅមែនតាចាំនៅឈោនិយាយកាត់ចាំខ្ញុំទៅផ្លាស់កៅអៅណា ហ្នឹងហ៎ចាហ្នឹងហើយចាំជួបគ្នាអញ្ចឹងចាអ្នកនឹងវ៉ាន់ចាខ្ញុំឃើញកន្លែងល្អរបស់នាងហើយនីសានាងពិតជាមនុស្សល្អពិតមែនអឺ មទោសបងសុំទោសអូនតោះសិនសុំទោសបងបស់ខ្ញុំអ្ហ៎បីគ្នា3ឆ្នាំហើយហើយនៅតារានេះសាហើយមានដឹងថា ខែងចង្រៃប៉ុណ្ណាឯងទៅដល់កន្លែងណាអាលីកន្លែងហ្នឹងអ្នកនៅក្នុងនេះសិតតែជាភ្ញៀវរបស់យើងទាំងអស់អញ្ចឹងយើងសប្បាយរីករាយនឹងស្វាគមន៍ជានិច្ចអញ្ចឹងបើសិនជាហែងចង់ទៅកំងអីទៅកំងទៅគ្នាមិនរើអើងឯងទេយល់អត់មិនបានរើអើងដោយសារវាគ្មានគុណភាពមែនទេខ្ញុំនិយាយទៅឯងអាហ្នឹងចែកលើហែងគិតមិនបើសិនជាហែងគិតថាវាល្អអញ្ចឹងវាល្អតាមនឹងតែបើសិនជាអត់ទេគឺវាអត់តាមនឹងដែរ នេះហែងចេះត្រស្ដីមកពីណាណាស្វែងយល់ច្រើនដល់ហើយណតែវាហួពេលហើយនេះតាព្រោះគ្រួសារហែងអាលីដូចមិនបើត្រូវទឹកអញ្ចឹងអីសោចអីសោចនេះតាពួកឯងសុបាយចិត្តណាស់ទៅឯងសោចនេះតាសាលីនហែងឈួតហើយហឹមគ្នាឈួតគ្នាឈួតក៏ព្រោះតែឯងអូឯងនិយាយចឹងយើងមានរឿងចង់ប្រាប់ឯង អីនេះចាំមកចេះបានទេយ៉ាងម៉េចគឺគ្នាឈួតទៅតែតមកចេះគិតថាឯងឈឺចាប់ប៉ុន្តែ គ្រប់យ៉ាងវាអត់បានបែកធ្លាយដោយសារតែគ្នាឯងគឺ គ្រួសារឯងបានរលីបានមុនតែប៉ុណ្ណឹងគ្នារកឯងនិយាយអត់ចាញ់ហងនេះសា គ្នា មិននឹកស្មានថាឯងមាន ថ្ងៃនេះសោះសេលីនហែងគិតថា នៅនឹងសមឲ្យហែងមកនិយាយហឹងចឹងអត់ ម៉េចខ្មាស់គេណាអូខ្មាស់គេចុះពីមុនណោះហើយមានគិតថាខ្ញុំខ្មាស់គេប៉ុណ្ណាឯងពេលឡើងធ្វើដាក់ខ្ញុំហ្មងតែមិនអីទេជីវិតហងដូចជាឯងធ្លាក់មកដល់ដីហើយក៏វាមិនធ្លាក់ទៅណាទៀតដែរនេះគឺជាពីឯងនិយាយប្រាប់ខ្ញុំត្រូវទេប្រាប់ផងបើសិនជាឯងនេះធ្លាក់ដល់ណាទៀតខ្ញុំនឹងចាំមើលហើយនៅក្បែរឯងនីសា យើងម្ដងទៀតអញ្ចឹងណាមិនសំពីប៉ាបកូនពណ៌ផ្កាថ្ងៃនឹងស្អាតទេប៉ាប៉ាឃើញអត់ឥឡូវជុំវិញខ្លួនកូនណាសេះតែមនុស្សដែលស្រឡាញ់ហើយចូលចិត្តកូននិយាយរួមទៅគឺប៉ាសំណាងហ្មងដែលបានកូនគួរឲ្យស្រឡាញ់ដូចកូននេះហើយសំខាន់មានអ្នកមើលថែប៉ាថែរក្សាប៉ាហើយជួយបដូរផ្កាឲ្យប៉ារាល់ថ្ងៃទៀត ខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat នេះត្រៃចែកមានសរុបរបស់អត់ណាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនង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 ឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯអូប៉ាតិចប៉ាលួចឆក់បេះដូងអ៊ីអណាមឲ្យនឹងទៅ បាទក៏ដូចថែសារប៉ាខ្លាំងដល់ហើយដូរកាឲ្យរាល់ថ្ងៃទៀតប៉ាឆាប់ជាណាប៉ាអាងបានជួបមុខអ៊ីអណាម័យហ៎ ចាំកូនអានបន្តឲ្យប៉ាស្ដាប់ណាចឹងឥឡូវយើងអានដល់វគ្គទទួលយកការប្រកួតប្រជែងខ្ញុំមាន ណាត់ជាមួយនឹង True Face ម៉ោង10ព្រឹកស្អែកហើយខ្ញុំបានប្រាប់រឿងហ្នឹងទៅដល់ Grace រួម ទាំងសម្បត្តិសុំលាឈប់របស់ខ្ញុំដែរការទទួលស្គាល់ថាខ្លួនឯងកំពុងមានបញ្ហានោះ វាមិនមែនជារឿងងាយសម្រាប់ខ្ញុំទេហើយខ្ញុំតាំងចិត្តថានឹងលាក់បញ្ហានេះតាមម្នាក់ឯងរហូតតតែខ្ញុំក៏ឃើញចម្លើយនឹងវិធីនៃបញ្ហាដែលបានត្រឹមត្រូវណែក្នុងទូរស័ព្ទធ្វើដូចជាចង់ជួបយើងនេះអាហើយឥឡូវមកជួបមុខអីធ្វើនៅស្ងៀមវ៉ាន់ហើយមានឆ្ងល់អត់បែនហ្នឹងដូចជាផ្លែផ្លែមិនខ្មិចទេហើយក៏ដូចយើងអត់ អត់ផងហើយឯងគិតថាបែរហ្នឹងអ្នកយកការមកដាក់ក្នុងពេទ្យហ្នឹងហ៎រឿងហ្នឹងមួយយ៉ាងឯងវាមិនសំខាន់ទេប៉ុន្តែមានរឿងមួយទៀតដែលយើងឆ្ងល់រហូតនេះហេតុអីបានបែនហ៊ានចាប់តាណាហែងដែរមិនព្រមទៅរកការងារដែលស័ក្តិសមជាមួយគាត់ទៅនេះបានគាត់នៅតែក្លឹបនឹងទៀតឯល្ងងម៉េះខ្ញុំថាឯងទៅវិញអ្នកដែលល្ងងហ៎មានពីណាគេទៅល្ងងហ៊ានចាប់មានសញ្ញាបត្រអីទៅធ្វើការនៅក្នុងក្លឹបទេណែហើយមួយទៀតណា កន្លែងគេរកស៊ីដូចជាហាងកាហ្វេអីនេះមិនគេចេះតែចេញចូលបានទាំងថ្ងៃទាំងយប់ដោយសេរីទេហើយមើលមើលបែនមានតែគេថាឲ្យអត់ហើយចាំបានថាមិនថាមិនប៉ុណ្ណឹងក៏ឯងស្ដាប់អត់យល់ដែរឯងហ្នឹងយ៉ាងម៉េចឲ្យប្រកាសហ្នឹងអាខ្ញុំនេះចង់និយាយថាបែនណាគឺជាម្ចាស់ក្លឹបនឹងហាងកាហ្វេហ្នឹងណាមែន នេះបានហែងប្រាប់យើងតាំងដំបូងហឹមច្រកហែងចឹងណាគេទៅដឹងថាហែងអត់ដឹងទេអាអញ្ចឹងបានន័យថាកន្លងមកហ្នឹងមិនបោកប្រាស់ខ្ញុំមែនទេបែបហ្នឹងគេមិនហៅតែបោកប្រាស់ទេវើយគេហៅថាលាក់បាំងដូចតែគ្នាណាបែណាគេធ្វើអញ្ចឹងណាប្រកាសជាគេមានបំណងអីមួយឯងខ្ញុំមកក៏ដូចជាមិនយល់ដែរថាបែណាលាក់បាំងហែងដើម្បីអីតែគាត់ទៅហែងនេះ ហេតុអីបានកន្លងមកព្រមប្រាប់យើងសោះចឹងហើយគិតថាយើងមនុស្សល្ងងហ្នឹងមែនទេມັນមកលាក់បាំងដល់ឥឡូវហ្នឹងហើយសប្បាយចិត្តមែនដែលលាក់បាំងយើងចឹងអេគ្នាអត់ដឹងអីទេហើយអីដែលសំខាន់មួយទៀតណាញោមបានពាក់ព័ន្ធរឿងហ្នឹងឯងវើយហើយនៅចាត់ទុកយើងជាមិត្តភក្តិមែនទេអើយចុះហើយនៅឲ្យគេវាយហើយអត់តដៃទៀតអត់ហើយយើងឈប់បែបហ្នឹងអីហើយមើលមុខយើងឥឡូវហ្នឹងមើលមានស្នាមគេវាយទៀតអត់ហើយយើងហ្នឹងចង់ទៅវាយហើយគេចូលរួមលាក់បាំងជាមួយយើងនេះ ខ្ញុំហ៎អត់បានចូលរួមជាមួយនឹងរឿងហ្នឹងទេហេតុអីបានហើយលាក់បាំងយើងហ៎អូយខ្ញុំប្រាប់ឲ្យតើថាខ្ញុំអត់ដឹងទេហេតុអីបានហើយលាក់បាំងខ្ញុំម៉ាគេក៏ហៅខ្ញុំហើយគេຕົកខ្ញុំជាស្អីហើយហើយនេះឲ្យគ្នាសុំតននីសាគ្នាអត់ដឹងពិតមែនឲ្យធ្វើមកជើបើអត់ដឹងពិតមែនហ្នឹង កុហកខ្ញុំកន្លងមកហ៎ហេតុអីហេតុអីទៅហ៎ថាម៉េចឯងចង់ឈប់ធ្វើការពីទីនេះហើយចង់ទៅរកស៊ីវិញមែននេះឯងគិតច្បាស់ហើយនៅចាបងវ៉ាន់ណាគេឈប់តែម្នាក់ឯង ឯងចង់ឈប់មួយទៀតមែនឬមួយក៏ឯងចង់ប្រព្រឹត្តគ្នាឈប់មានណាបងខ្ញុំចង់ឈប់ខ្លួនឯងខ្ញុំហ្នឹងបើវាជាការសម្រេចចិត្តរបស់ឯងហើយសម្រាប់ខ្ញុំអត់មានបញ្ហាទេតាមចិត្តចោះណាព្រោះថាឯងក៏រៀនចប់មកដែរឯងមកធ្វើការនៅទីនេះណាក៏វាមិនសមដែរតាមនឹងចុះណាអរគុណបងខ្ញុំអត់ញ៉ាំមានឈប់ទេ នេះកុំឈប់អីណាខ្ញុំមិនឲ្យនាងឈប់ទេកុំឈប់អីណានីសាមានសិទ្ធអីមកខាត់ខ្ញុំហេតុអីបានកុហកខ្ញុំហេតុអីបានលាក់ខ្ញុំហើយកន្លងមកគាត់ថាខ្ញុំភ្លើហ្នឹងសប្បាយចិត្តណាស់ហ៎តែខ្ញុំសុំប្រាប់ឲ្យហើយខ្ញុំមិនបានខូចចិត្តអន់ចិត្តអីជាមួយទេអញ្ចឹងបើសិនជាចង់ប្រើស្នៀតនឹងមកសងសឹកខ្ញុំណាបានគិតខុសហើយ បើនាងដឹងរឿងនឹងអស់ហើយអញ្ចឹងកុំឈប់អីណាបើនៅខឹងខ្ញុំជាមួយនឹងរឿងហ្នឹងឲ្យខ្ញុំសុំទោសណាកុំឈប់អីបានទេឲ្យខ្ញុំសុំទោសខ្ញុំមិនអាចនៅបន្តបានទេហើយខ្ញុំក៏មិនចង់នៅជាមួយមនុស្សដែលកុហកខ្ញុំកន្លងមកនឹងដែរឈប់សិនខ្ញុំសុំទោសកុំទៅណា 힘선보 Bạch xong tôi nhóm ấy Mà được đợi nhóm chẳng ấy Hai nhóm gặp miền tôi ai đây Chẳng bạn hơi chẳng cái thử ấy Mà khi xong đi xa Có mỗi tới tới bạn thế ជាបទពិសោធន៍ការងារប៉ុណ្ណោះសេលេនសួស្តីកន្លែងណារើបុគ្គលិកមានឯងគ្រប់ទីកន្លែងតែម្ដងណាអើយកុំសូវធ្វើមុខគួរឲ្យស្អប់ខ្លាំងពេកព្រោះថា មានឯងហើយវាដុនដាប់ទៅតាមនឹងដែរដឹងហ៎អូអញ្ចឹងផងខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំក៏ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិនរស់រវើង Let's go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 ចឹងខ្ញុំគួរតែអរគុណសេលីណាត់គួរឲ្យស្ដាប់ទៅតំណងគួរចង់ឲ្យអរគុណណាស់ហើយនេះមិនបាច់ទេព្រោះថាខ្ញុំមិនដែលចង់ខ្វល់ពីឯងហងព្រោះថាពេលនេះហែងគ្រាន់តែជាហងបាក់ស្លាប់តែប៉ុណ្ណោះវាល្អជាងពីអរគុណបងឯងទៀតអូចឹងហ៎អូចុះថ្ងៃនឹងហែងមកនឹងគឺដើម្បីដាក់ពាក្យធ្វើការមែនធ្វើហ៎ ខ្ញុំមិនដែលធ្វើការកន្លែងណាជាប់ទេព្រោះគ្រាន់តែចង់បានបទពិសោធន៍តែប៉ុណ្ណោះព្រោះថាខ្ញុំនេះមានសញ្ញាបត្រអត់ដូចជាហែងទេជានឹងហងបាក់ស្លាប់សួស្ដីអ្នកនាងអ្នកនេះឈ្មោះលីមែនទេចាអូអញ្ចឹងល្អណាស់នេះគឺជាតកាស្រីរបស់ខ្ញុំឯង ទោសផងណាភ្លេចប្រាប់ផែងអឺគឺគ្នា បានតែរៀនតយថាសញ្ញាបត្រមួយស្លឹកដែរនិយាយហ្នឹងណាក៏គ្នាមានដែរអូហើយដល់រាល់ថ្ងៃហ្នឹងណាគឺគ្នា បានបើកហាងមួយនេះម្នាក់ឯងទៀតអឺបើសិនជាសាលីនចង់ធ្វើការក៏បានដែរឲ្យតែសាលីនមុខគ្រែហាគឺខ្ញុំនិយាយនឹងទទួលហ្មងហើយលីនថាខ្ញុំជាហងមែនទេឥឡូវហងនេះហាបានហោះសារឡើងវិញហើយអញ្ចឹងវាក៏មិនឲ្យសាលីនឯងបោកប្រាស់វាបានម្ដងទៀតដែរយល់ទេ បាទសួស្តីនេះបងចង់បណ្ដាក់ពាក្យធ្វើការមែនទេបាទនេះបងពិតជាសំឡេងណាដែលបានមកជួបតកែស្រីរបស់ខ្ញុំទៅវិញសិនអូនចូលរួមត្រេកអរផងណាជាមួយនឹងភាពជោគជ័យរបស់នាងខ្ញុំមិនទទួលទេហេតុអីទៅហេតុអីបានអញຕົកខ្ញុំដោយមនុស្សល្ងងកន្លងមកនេះសបាយហ្នឹងមែនអត់តែពេលនេះ ខ្ញុំអាចនិយាយរឿងក្នុងចិត្តរបស់ខ្ញុំបានអត់បាច់ទេខ្ញុំមិនចង់ស្ដាប់ទេហើយឆាប់ចេញទៅវិញណាក៏ល្អខ្ញុំត្រឡប់ទៅវិញសិនក៏បានដែរហើយយកផ្កាយនឹងទៅតាមផងខ្ញុំមិនចង់ឃើញទេពិតជាមិនចង់ឃើញមែនហ៎ចុះបើសិនជាខ្ញុំចង់ដាក់ CV តើព្រមទទួលអត់ CV ស្អីអត់មានការងារធ្វើមែន គឺខ្ញុំ ចង់មកធ្វើការជាមួយនឹងនីសាហ្នឹងណា ពូថ្ងៃនេះពិតជារីករាយណាស់កូនស្រីរបស់ពូ គឺទទួលបានជោគជ័យហើយនាងពិតជាប្រកែខ្លាំងណាស់មិនថាជួបរឿងលំបាកយ៉ាងណាក៏ដោយក៏នាងមិនទន់ជ្រាយដែរនាងពិតជាអាចយកឈ្នះលើខ្ញុំបានហើយអ្នកណាគេណោះឬក៏ជាសង្សាររបស់បងអូនស្រីម្នាក់ហ្នឹងមានរឿងអីណោះ បានជាប្អូនប្រុសម្នាក់នេះមកមើលថែគាត់រហូតហើយមិនមែនជារឿងរបស់ខ្ញុំទេខ្ញុំទៅធ្វើការវិញល្អជាង ចិត្តមែនទេប៉ាប៉ាថ្ងៃហ្នឹងនៅតែសើចសរសដែរព្រោះអ្វីដែលបានមកមិនដូចចិត្តបងប្រាថ្នាតែប្រាប់ខ្លួនឯងកាថ្ងៃហ្នឹងស្អាតមែនប៉ាចាំបន្តប្រពាកប៉ុន្តែក៏មានអារម្មណ៍ថាផ្កាហ្នឹងដូចធ្លាប់ឃើញមកចេះចាគិតចឹងកើតផ្កាភាកច្រើនស្តៀងស្តៀងគ្នានឹងមែនទេប៉ា ប៉ាកុំកេងយូរពេកដល់នៅប៉ាឆាប់ញាក់មកវិញមិនណាកូនដឹងថាប៉ាអាចធ្វើបានមែនទេកូនអត់មានម៉ាក់ម្នាក់អីកូនអត់ចង់បាត់បង់ប៉ាម្នាក់ទៀតទេក៏មានខ្លួនឯងម្នាក់ដែលជួយលួងខ្លួនអើតាអត់អីទេប៉ា ទោះបីជាយ៉ាងណាដល់ពេលណាក៏ដោយក៏កូននៅតែចាំប៉ាក្រោយមកវិញដែរណាតែខ្ញុំត្រូវតែរឹងមាំហើយដើរទៅមុខខ្ញុំជឿថាដំណោះស្រាយមានច្រើនជាងបញ្ហាកុំមើលមុខខ្ញុំអញ្ចឹងអីខ្ញុំមកហ្នឹងគឺដើម្បីអរគុណបងដែលបានថែរក្សាប៉ាខ្ញុំបានដល់ដល់ហ្នឹងណាអរគុណច្រើនណាស់ណាអរគុណខ្ញុំធ្វើអីទៅ នេះជាការងារទូនីតិរបស់ខ្ញុំតាមានគុណស្រីអីទេគឺខ្ញុំមកអរគុណបងដែលបានដាក់ផ្កាយគាត់ហ៎អរគុណបងឯងដែលបានដូចគាត់រងថ្ងៃហ្នឹងណាកាហ៎នេះបងអូនគិតថាការនេះជារបស់ខ្ញុំមែនទេវាមិនមែនជារបស់ខ្ញុំទេ គឺមានបងប្រុសម្នាក់ឧស្សាហ៍មកដោផ្កាក្នុងថូននេះណាខ្ញុំឃើញបងប្រុសនោះមកដោខ្ញុំស្មានតែជាសង្សាររបស់បងអូនតាអឺ តែបងខ្ញុំអត់មានសង្សារផងនឹងអូអញ្ចឹងជានរណាទៅបើតាមបងមើលទៅម្នាក់នោះមុខមាត់ស្អាតបាត់ណាស់ហើយខ្ពស់សង្ហាទៀតផង ហើយចរិតក៏ល្អខុសពីប្អូន តែម្ដងហើយគេស្រឡាញ់ប៉ារបស់ប្អូនខ្លាំងណាស់ណាស្រឡាញ់ប៉ារបស់ខ្ញុំហ៎ត្រូវហើយប្អូនប្រុសម្នាក់នោះតែមកជួខ្លួនឲ្យប៉ារបស់ប្អូន តែរហូតហ្នឹងបើមានរឿងអីខឹងគ្នាតិចតួចគួរតែអធិស្ឋានឲ្យគ្នាទៅណា ព្រោះណាបងអូនប្រុសម្នាក់នោះជាមនុស្សល្អឥឡូវគាត់ចេះទៅ បង ត្រូវតែធ្វើការងារបន្តព្រោះអីមានអ្នកជំងឺច្រើនទៀតចាបងចាគេជាអ្នកណាខ្ញុំត្រឡប់ទៅវិញសិនក៏បានដែរហើយយកផ្កាយនឹងទៅតាមផង ខ្ញុំចង់ឃើញពិតជាមិនចង់ឃើញមែនហ៎បើនៅខឹងខ្ញុំជាមួយនឹងរឿងហ្នឹងឲ្យខ្ញុំសុំទោសណាគុំឈប់អីបានទេណាបើមិនយល់ណាមិនយល់ទេអូខេអញ្ចឹងក៏បានដែរអញ្ចឹងខ្ញុំសុំសួរអ្នកនាងបន្តិចចុះណាថាអ្នកនាងនីសានេះដែលគិតគូរពីអ្នកណាគេខ្លះទៅណោះហើយអ្នកនាងនីសាដែលទៅចេះខ្វាយខ្វល់ពីអ្នកណាពីម្កាលណា អើយហើយមិនក្តៅទេអីហ៎តាមខ្លួនឯងឆ្អឹងដៃស្បែកស្ពាន់តាំងពីអង្កាយយកដៃទៅចាប់ពេញទៅពេកក្តៅអញ្ចឹង ថាដំណោះស្រាយមានឆ្នៃ